ឧបករណ៍មួយនេះគេហៅថាប៊ិចប៊ិចចាក់ស្ដាច់ណាបងប្អូនអញ្ចឹងប៊ិចចាក់ស្ដាច់អានេះគេហៅថាប៊ិចចាក់ស្ដាច់ណាបងប្អូនប៊ិចចាក់ស្ដាច់អញ្ចឹងសម្រាប់អ្នកដែលរៀនដំបូងក៏ក៏អាចរៀនបានដែរបើសិនជាភ្នែកយើងភ្លឺច្បាស់ណាមិញអាមិញយើងភ្នែកយើងអត់ភ្លឺអត់ច្បាស់ហើយយើងអត់ចេះចាក់អញ្ចឹងឥឡូវយើងប្រើប៊ិចម្ដង បិចនេះគឺវាសម្រាប់អ្នកចិញ្ចឹមឃ្មុំកសិដ្ឋានធំធំគឺត្រូវតែចេះប្រើវាអានេះគឺវាសំខាន់ជាងអាឧបករណ៍មិញទៀតដោយសារអីដោយសារអាឧបករណ៍ដំបូងនេះយើងធ្វើវាទៅយើងអត់ដឹងថាជោគជ័យចំនួនប្រមាណទេយើងធ្វើវាអាស្រ័យទៅលើដូចថាហេងសើយណាបងប្អូនណានិយាយការពិតទៅមិនមែនប្រអាប់រឿងរបស់ទេមិនមែនរបស់សំភារៈទេអានេះវារបៀបថាហេងសើយទេអញ្ចឹងបើសិនជាស្ដាច់នឹងពងបានគឺបានបើស្ដាច់នឹងពងអត់បានទេគឺអត់ដែរ តែអានេះនៅពេលដែលយើងចេះប្រើវាយើងចាក់បាន30គ្រាប់គឺបានស្ដាច់ទាំង30គ្រាប់អាហ្នឹងហើយជាចំណុចសំខាន់ដែលយើងម្ចាស់កែឋានធំធំ គឺយើងត្រូវតែចេះវាអញ្ចឹងអានេះគឺសំខាន់មែនតើអានេះអញ្ចឹងយើងមានសម្ភារៈលក់គ្រប់ប្រភេទអញ្ចឹងអានេះប៊ិចណាបងប្អូនណាហើយប៊ិចនេះគឺប៊ិចនេះស្រួលប្រើបងប្អូនដោយសារប៊ិចនេះប៊ិចចេញក្រោយនេះមើលទៅកាតវាទុនទុនអញ នឹងទន់ជាងអាកាលដែលដំបូងដំបូងពិបាកប្រើបងប្អូនត្រូវឲ្យយកទៅកោសបន្ថែមបាទអានេះបិចណាបងប្អូនណាហើយតម្លៃវា1 1ដុល្លារឥឡូវយើងភ្ជាប់វាជាមួយនឹងឧបករណ៍អញ្ចឹងយើងមានឧបករណ៍នេះគឺអានេះឧបករណ៍កងស្ដាច់ណាបងប្អូនណាឧបករណ៍នេះ គឺជាឧបករណ៍កងស្ដាច់អញ្ចឹងដូចជាយើងយកស្ដាច់ទៅដាក់ណែនាំវានៅក្នុងទូថ្មីអីគឺយើងត្រូវមានឧបករណ៍កងស្ដាច់ហើយឧបករណ៍មួយនេះ យើងចាប់ស្ដាច់មកយើងអាចដាក់ក្នុងនេះណាបងប្អូនដាក់មកហើយយើងបិទវាមកយើងអាចយកវាទៅណែនាំក្នុងទូថ្មីណាបងប្អូនអានេះឧបករណ៍ក្នុងសាច់ប៉ុន្តែបើសិនជាយើងប្រើនេះយើងប្រើនេះយើងចំណេញយើងចំណេញមិនទៅយើងប្រើនេះយើងប្រើត្រូវជាមួយអានេះផងហើយយើងអាចប្រើវាភ្ជាប់ជាមួយបកងដើម្បីដាក់ pencil ដើម្បីក្រងស្ដាច់បានដូចគ្នាអញ្ចឹងអានេះគឺយើងអាចយកមកក្រងស្ដាច់បានដែរបងប្អូន អានេះចំណេញអានេះប្រើបានច្រើនមកតោះហើយឧបករណ៍បន្ទាប់ទៀតបងប្អូនអានេះឧបករណ៍ដាក់ទឹកស្ករឧបករណ៍ដាក់ទឹកស្ករនេះវាងាយស្រួលកុំឲ្យឃ្មុំយើងលួងទឹកណាបងប្អូនណាអញ្ចឹងគេគេប្រើដបដបទឹកសុទ្ធអា2លីត្រហេដបទឹកសុទ្ធអីដបដបកូកាកូឡាអា2លីត្រហើយយើងមូលភ្ជាប់វាមកយើងដាក់ទឹកបាន2លីត្រហើយបន្ទាប់មកនេះបងប្អូននេះស្រួល ងាយស្រួលមែនតើនេះមើលឃើញហ្នឹងបងប្អូនអញ្ចឹងវាសើបវានៅក្នុងហ្នឹងវាសើបវាចូលក្នុងកប់ហ្នឹងដោយសារនោះវាមានអីវ៉ាន់ដល់ពេលអញ្ចឹងយើងដាក់វាអត់កើតទេអញ្ចឹងអានេះងាយស្រួលមែនតើដល់ពេលយើងដាក់ចូលទៅក្នុងទៅ គឺខ្មុំវាមកបឺតនៅនេះអញ្ចឹងវាអត់លួងទេអញ្ចឹងដល់ពេលដែលវាបឺតអស់ទឹកពីយោនេះទៅទឹកនេះវាធ្លាក់បន្ថែមទៀតអានេះសម្រាប់ដាក់ទឹកស្ករនៅខែយើងខែយើងប៉ុនចំណីវាណាបងប្អូនណា